លឺស្រទុំជានរមទីនរមមិនឡំបប្រាំស្មៀកអ្នកណាដឹងទេថាជីវិតកម្មក្រៅសួរទ្រាំកត្មាំងមកក្នុងឡើងបងបែងដូងផ្ញើតែព្រេងវាស្នា មានអ្នកណាបងប្រាថ្នាយកធ្វើជាគូ ជួយលៀងឲ្យផុតពីផ្លើងពណ៌ស៊ីចំពោះរូបក្នុងចិត្តងមិនហ៊ានវាចាយ៉ាងហោចមានបងសុំស្មោះព្រះក្តី អើយនាងស្រមៃនៅណាយកាយាសុំរូណែបណិតស្រ័យចិត្តមេត្តារឿងកត់ឡងមកមិនប្រកាន់បើក្តីស្នេហ៍ឧត្តមដែលធ្លាប់គិតស្នេហ៍ចេញពីចិត្តស្នេហ៍នៃពិត ស្នាត្រឹមត្រូវស្ម័គ្រចិត្តសាសនានឹងអូនរួមក្បូនតទៅចូលអតីតនៅផ្លឹក តដំដែលខ្ញុំធ្លាប់គិតស្នេហ៍ចេញពីចិត្តស្នេហ៍នេះពិតជាស្នេហ៍ត្រឹមត្រូវស្ម័គ្រចិត្តសាងស្នេហ៍នឹងអូនរួមក្បូនតទៅចោលអតីតនៅ